ចាំរងកោកូនយកដល់ណាកូនដល់សាយប៉ាខ្ញុំមិនអាចមើលឃើញអ្វីក្រៅពីស្ដាប់សម្លេងរបស់កូនខ្ញុំប្រាប់ហើយបច្ចុប្បន្នការដ៏អ៊ូអាប់របស់ខ្ញុំនៅពេលនេះគឺបានពីអតីតកាលមួយដែលខ្ញុំបានសាងឡើងយ៉ាងម៉េចបងឯងមានខ្ញុំជាប្រពន្ធខ្ញុំជាមនុស្សស្រីដែលបងឯងហៅប្រពន្ធប្រពន្ធប៉ុន្តែចុងក្រោយបងឯងចិត្ត ន្ធលុយលាក់ចឹងហីហើយនិមួយមកក្រោយនោះបងឯងចាត់ទុកវាជាប្រពន្ធដើមស្រត់ច្បាប់បានន័យថាយ៉ាងម៉េចហ៎ចុះកូនទាំងពីរនេះវាយ៉ាងម៉េចសម្បត្តិត្រឹមកូនពីរហ្នឹងឯងនាងចង់ចង់ជើងមនុស្សប្រុសនាងគ្មានអតាសិវិលមិនបានរៀបការហើយមិនបានក្រាបក្បាលដល់កទេលនាងកុំសង្ឃឹមបងវត្តពេលនេះគឺជាប្តីរបស់យើងយើងប្រាប់នាងឯងច្បាស់នាងគ្រាន់តែជាប្រពន្ធលួចលាក់ដែលយើងអនុញ្ញាតឲ្យគាត់ទៅជួបនាងម្ដងម្កាលតែប៉ុណ្ណោះ សិនជាម៉ែដឹងគឺម៉ែក៏ប្រកាន់ខ្លាំងណាស់ណាសំបីតែអូនដើរលេងយប់ព្រលឹមក៏កុំឲ្យដើរផងហើយមានគេចូលស្ដីអូនគាត់មើលគេពីក្បាលដល់ចុងជើងអូនគិតថាពួកយើងកំពុងតែធ្វើរឿងចោះនរោអីណាហើយបើសិនជាគាត់ដឹងថាយើងនៅជាមួយគ្នាមុនការបែបនេះ ក៏ប្រកាសជាតិអាចសរសៃឈាមស្លាប់ជាមិនខានទេ ហើយអឺមួយវិញទៀតដែលអូនបារម្ភខ្លាចនោះខ្លាចដូចនៅរឿងព័ត៌មាន ដែលគេបានចុះផ្សាយគេថា យើងនៅជាមួយគ្នាមុនការបែកនេះត្រឹមតែជាសង្សារគឺអូនពិតជាបារម្ភខ្លាំងណាស់អូនខ្លាចអូន ត្រឹមតែទឹកភ្នែក រម្ភមែនណាបងអូនកុំបារម្ភអីបងដឹងថាអូនបារម្ភអញ្ចឹងហើយ បានជាបងទុករបស់ម្យ៉ាងដើម្បីអូនកុំឲ្យអូនបារម្ភស្អីវិញទៅបងដូចអូនបានដឹងហើយគឺបងសម្រេចចិត្តយកកូនជាមួយនឹងអូនគឺជាកូនមានន័យថាយើងស្រឡាញ់គ្នាពិតប្រាកដបងនឹងមិនមានចិត្តនិយាយរៀនរោផ្សេងផ្សេងទេអូនអាចដឹងហើយមនុស្សប្រុសកាលណាគេសម្រេចចិត្តយកកូនជាមួយមនុស្សស្រីណាម្នាក់ហើយគឺមានន័យថាគេច្បាស់រងណាស់ មកឯងចេះនិយាយលួងអូនហ្នឹងពួកយើងមិនតបានរៀបការជាមួយគ្នាក្បាលដល់កតែផងហ្នឹងហើយអេតាសវលក៏មិនបានចោះជាមួយគ្នាផងអូណាស្នេហាគឺជារឿងរបស់មនុស្សពីរនាក់ការរៀបការក៏ជាការប្រកាសឲ្យគេដឹងឮដើម្បីអួតគ្នាហើយចំណែកអតាស៊ីវ៉ាវិញព្រមតែជាកណ្ដាស់មួយស្លឹកដើម្បីច្បាប់ដឹងឮវាគ្មានអីតតងជាមួយនឹងស្នេហាប្រកបទេប៉ុន្តែកំរំពេក ពេលនេះបងខំប្រឹងរកលុយសិនពេលណាពេលវេលាមកដល់យើងបើកឲ្យគេដឹងលឺដើម្បីឲ្យចាប់ដឹងលឺវាក៏មិនយឺតពេលដែរសំខាន់គឺរឿងរបស់ពួកយើងនៅពេលនេះនៅពេលនេះចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជំរាបសួរចាមកជួបគ្នាវិញហើយណោះ ថ្ងៃនេះមានការប្រម៉ូសិនពិសេសណាចំពោះឆុតលេលាបខ្លួននិងលេលាបមុខធានាថាលាបហើយ គឺស្អាតតែម្ដងបងប្អូនទាំងមានបញ្ហាស្បែកមុខឡើងមុនមុនតូចមុនធំមុខរកស៊ីឬមួយក៏ ឯងមកប្រឡងលោកអីនៅហ្នឹងហ៎យើងលឺថានាងនេះមានប្រុសរហូតដល់មានកូនពីរនាក់ឲ្យម៉ែចាស់ចិញ្ចឹមចុំណែថ្ងៃមកពីប្រហោងណាហ៎មិនមកខមមិនភ្លើងឡប់អីនៅក្នុងគេគេឡាយលក់លេនេះណែយើងប្រាប់ទៅណាអញមានប្តីមិនមែនមានប្រុសទេបើ ខមមិនភ្លើភ្លើបែបនេះណាអូយអ្នកម៉ែមិនឃើញខ្ញុំពងឡាយទេអីម៉ែមកចង់និយាយទៅខ្លួនឯងតិចហើយវាស្អីណាម៉ែយកនេះទៅបញ្ចុកបែកទៅម៉ែថាបដៅជិះអត់បានទេកូនអីអាពីរអ្នកនេះហ่าម៉ែអត់តែអត់តចូលផ្ទះទេឯងមានកូនអត់បានរៀបការឯតាសវលមកស្លឹកក៏មិនបានចុះផង ស្រីខប់ទៀតនិស័យអត់កំណត់នេះវាថាខ្ញុំនេះស្រីដូចនេះចាំមើលណាអើពីរអ្នកនឹងមកខ្ញុំអស់ដៃវាទៅសកាត់ទៅចោះឲ្យតាសិបុលអីអូយមិនបាច់ដល់ថ្នាក់នឹងឯងកូនកូនឯងជួយយ៉ាងម៉េចនេះអើអើអាពីរអ្នកហ្នឹងណាមកដៃជាមួយកូនវាអាណារាល់រាល់ទៅ អរគុណអូនខ្លាំងណាស់ដែលគឺពីបងនឹងបារម្ភពីបងរហូតបងនេះគួរឲ្យស្រឡាញ់ដូចគ្នា តែកុំភ្លេចណាអាទិត្យមុនបងប្រាប់អូនថាបងនឹងទៅធ្វើលិខិតបញ្ជាក់វិភាគនៅលាវអញ្ចឹងបងធ្វើរួចរាល់ហើយមែនទេអឺល្ងាចនេះយើងទៅចុះអតាស៊ីវិលហើយយើងរៀបការនៅអាទិត្យក្រោយអូខេអូអូអូបងរៀបចំរួចរាល់អស់ហើយគឺបងរៀបចំខ្លួនជានិច្ចដើម្បីធ្វើជាប្តីរបស់អូន បងមានសំណាងបំផុត មែនណាចុះមីមួយ ដែលមានកូនពីរនោះហ៎ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាព ល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករីមុំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឈ្មោះទៅមុខកាន់តែល្អឥតខ្ចោះ ស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនពិសាដោយការទទួលខុស Colgate សោះបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ក្រវ៉ាត់កំប៉ុងដែលមានលេខទូរស័ព្ទ12ខ្ទង់ចំនួន1ត្រូវបាន1កំប៉ុងរង្វាន់ឯកឧត្តមបានគ្រប់តបលក់ស្រាបៀរអង្គរពិសេសមានស្បង់សុំកម្ពុជាអេសកូឡាឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice what the fun នៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាម work ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្វាងចែជាមួយ Nescafe ដោនឡូតយកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់តាបង្កើតមិត្តភាពនិងពេលវេលាដ៏សប្បាយជាមួយគ្នា Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Similac Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់គំហើញអាហារូបត្ថម្ភថ្មីជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍មែនណាចុះមីមួយដែលមានកូនពីរនោះហ៎ អូនអត់ចង់លឺទេណាថាវាជាប្រពន្ធហើយបងជាប្តីអូនមិនខ្វល់ថាវាតាក់ទងគ្នាជាមួយបងប្រហែលឆ្នាំហើយក៏មិនខ្វល់ថាអូនទៅតែស្គាល់បងប្រហែលខែក្រោយវាទេតែអូនត្រូវតែជាប្រពន្ធរបស់បងដឹងនៅអូយម្នាក់ស្រីនឹងគាត់យកជាស្រីលេងសើចរបស់បងនឹងហើយចិត្តតែមកតោងទៀមបងហើយយកកូនមកធ្វើជាលេះប៉ិតអត់ប៉ិតបងនិយាយមែនណា សួស្តីចលៈចា៎នេះអញ្ជើញមកមើលឡានមែនទេត្រូវហើយហើយចុះនេះគឺអឺនេះគឺជាអនាគតស្វាមីរបស់ខ្ញុំ ពួកយើងនឹងរៀបការនៅសប្តាហ៍ក្រោយហើយហើយដូចខ្វះពេលសួរមកសួរអីពេលហ្នឹងមនុស្សស្រីណាកើតមួយជីវិតនេះមិនមែនមានប្តីតែមួយទេមកប្តីមុនមិនកើតការលេងក្បាលចោលទៅហើយថ្ងៃនេះខ្ញុំនាំប្តីខ្ញុំមករកមើលទិញឡានដើម្បីគាត់បានជាធ្វើការស្រួលខ្លួនហើយមានឡានអីដែលចង់ណែនាំអត់ហ្នឹង អអបាទបាទតោះជួយតាមខ្ញុំតោះបង ណាខ្ញុំស្ដាយខាងខ្លាំងពេកនិយាយតិចតិចទៅហើយឡាយពីណាគេ នេះបងក៏ប្រាប់ខ្ញុំថា បងឯងបាត់ប្រហែលអាទិត្យនេះបងឯងតែមានស្រីណានិយាយតិចតិចមកបងនាំអាណាចសាឡាន ចង់ដឹងដល់អង្គុយក្នុងឡានវាស្រួលយ៉ាងណាអត់ទេមក នខ្លាំងណាស់កូនបើច្រើនឯងស្រ័យជំទាវនៅខាងក្រៅណែបងវត្តបងឯងប្រាប់ខ្ញុំមើលមិនបងឯងមានលុយទិញឡានបងប្រាប់បងឯងបានតែបងឯងទៅសន្យាមួយបងថាត្រូវធ្វើចិត្តឲ្យត្រជាក់ឡាននេះគឺមានស្រីម្នាក់ទិញឲ្យបងហ៎ឈួតទេនេះបងឯងកំពុងតែក្បោះខ្ញុំហ៎ពីដែរអញ្ចឹងបាទបងមិនចង់ប្រាប់បងឯងតាមត្រង់ណាមនុស្សស្រីចិត្តចិត្តនិយាយកុហកណា សំណាងហើយតើអណៃស្គាល់បងតើជាមនុស្សស្មោះត្រង់ប្រាប់អណៃត្រង់ត្រង់ណាអឺប្រាប់តាប៉ិតប្រាប់ត្រង់ត្រង់ថាបងកំពុងតែមានស្រីនឹងអីយ៉ាស្ដាប់បងបងគាត់ទៅបោកវាទេមីស្រីនឹងវាគឺជាអ្នកមានបងគិតគ្រួសារយើងបបាក់មានកូនដល់12នាក់ហើយជិះម៉ូតូកញ្ចាស់ត្រីប្រាក់ហើយបងក៏មិនចង់ឃើញអណៃឡាយលក់ឲ្យបានបបាក់ដែរហើយប្រាក់ខែបងក៏បានតិចទៀតអញ្ចឹងបានន័យថា ត្រូវហើយអញ្ចឹងឲ្យបងបងចង់មកប្រាប់អូនកុំឲ្យអូនឯងសង្ស័យពេលនេះបងបោកបានឡានតិចទៀតបងបានផ្ទះបងបានលុយពេលនោះបងប្រមូលរបស់ទាំងអស់នោះមកធ្វើឲ្យគ្រួសារយើងមានសុភមង្គលអញ្ចឹងឲ្យបងបងចង់មកប្រាប់អូនឯងកុំឲ្យអូនឯងសង្ស័យច្រើនណាអូនឯងងូទឹកទេមិនក៏ធំខ្លួនខ្លួនអញ្ចឹងអើយលេបេ សំបីទឹកមកតើក៏ខ្ញុំគ្នាពេលងួយដែរព្រោះថាកោបងឯងតែពីរនាក់នេះវាតាមខ្ញុំមកក្រោយមកក្រោយហើយចំណែកម៉ែវិញណាចេះខ្ញុំចង់បែកផ្ទះហើយបងវត្តបងឯងគួរតែមានពេលអាចារ្យជាងនេះទៅណាហើយបងឯងបោកបានឡានគេមួយនេះមុំឈប់ទៅណាហើយស្អែកបងឯងទៅប្រាប់ពីស្រីនោះថាសុំបែកគ្នាហើយយកឡាននេះទៅលក់យកលុយយកមករកស៊ីបងឯងលឺអត់ អូនមិនទាន់ស្លៀកពាក់តាហាងទេថ្ងៃនេះអូនសប្បាយចិត្តគិតថាចង់ធ្វើរឿងដែលល្អសម្រាប់ជីវិតហ្នឹងណាតើរឿងអីទៅបងអាយើងបានរៀបការជាមួយគ្នាហើយហើយអតាស៊ីវិលយើងក៏បានចោះរួចរាល់ដែរតែបងអត់តន់បញ្ជាក់ប្រាប់អូនទេណាថាបងឯងនេះបានដាច់ស្រេចជាមួយនឹងមិស្រីលួចលាក់នោះនៅ បើមិនដាច់បងមិនតែមានពេលមកនៅជាមួយនឹងអូនរាប់ខែអញ្ចឹងទៅបងមានពេលឯណាត្រូវគេនោះបើពេលវេលារបស់បង24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍30 31ថ្ងៃក្នុងមួយខែគឺបងបានប្រកួតឯងអស់ហើយបងបានសម្រេចចិត្តរៀបការជាមួយនឹងអូនចុះឲ្យតា server ជាមួយនឹងអូនអញ្ចឹង មានន័យថាបងសម្រេចចិត្តយកអូនអូនណាអូនឯងកុំរំលឹកពីស្រីលីងសោយរបស់បងអីបងចុះបើថ្ងៃណាមួយ វាយកកូនឲ្យមកគំរាមថាវាជាប្រពន្ធដើមហើយអូនជាប្រពន្ធចុងហ៎អូនអូនកំរាមពេកវាគ្មានថ្ងៃនឹងកើតឡើងទេ បងបានដាច់សាច់ជាមួយនឹងគេហើយបងគាត់តលិសោជាមួយនឹងគេ តែបើវាលេងមែនតើវាចិញ្ចឹមកូនដោយខ្លួនឯងទៅ អូនកំរាមអីណាតែយ៉ាងណាអូនចង់បញ្ជាក់ប្រាប់បងថាទោះបីជាអូនមកក្រោយ តែអូនមិនមែនជាប្រពន្ធចុងទេណាអូនជាប្រពន្ធស្រោបច្បាប់ក្រាបក្បាលដល់កទេ អញ្ចឹងបងឯងត្រូវតែទូទាត់ជាមួយអ្នកចាស់ឲ្យបានស្អាតកុំឲ្យញ៉េញ៉ៃយល់ពីអូននិយាយឯងបាទបងយល់ប្រពន្ធរបស់បង គឺមានតែម្នាក់តទៅតទៅកុំផាល់ឲ្យស្រីលួចលាក់សូម្បីតែស្រីលួចគិតឬលួច ស្និទ្ធក៏អត់បានដែរណាបាទអូនសម្លាញ់ ដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Minogen Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបល់វីតាមីននិងសារធាតុរ៉ែដើម្បីធម្មពលឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជា ឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពិសាដោយការទទួលខុសត្រូវ Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ធ្មេញក្នុងប្រអប់ក្រហមកំប៉ុងដែលមានលេខកូដ12ទុំចំនួន1ដូរបាន1កំប៉ុងរង្វាន់អាចបដូរបានគ្រប់តបលក់ស្រាបៀអង្គរពិសេសមានស្បង់សុំកម្បៅកអេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun នៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាមវ៉ា ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រូវសាលីស្វាងចែជាមួយ Nescafe ដោនឡូតយកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់សិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Simla Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង ជ្រើសយក Insugol ដែលមានសារធាតុផ្សំ ពិសេស HMB របស់គំហើញអាហារូបត្ថម្ភថ្មីជួយបង្កើនកម្លាំងឡើងវិញ ត្រឹមតែ8សប្តាហ៍ កំពុងចាំផ្លូវពូម៉ូតូនោះអេស្អីមីក្តានេះនេះនេះឯងកុំប្រាប់ថាឥឡូវនេះឯងមកបដូរទៅតាក់តងជាមួយម៉ូតូនោះ បានដឹងហើយម្នាក់ហ្នឹងមែននាងបើកលូគ្រឿងសម្អាងនៅចិត្តសាធំមួយនេះគឺជាមិស្រីហ្នឹងហ៎ តែនឹងអត់តងគិតលុយឲ្យខ្ញុំទេណាថ្លៃតាមដានខ្ញុំអីមិនបានទុកមួយទេមិនអីទេចាំខ្ញុំត្រង់ហ្នឹងឯងខ្ញុំចុះនឹងផ្ទះចាំខ្ញុំយកលុយឲ្យ upon ដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពិសាដោយការទទួលខុសត្រូវ Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ ក្រវ៉ាត់កំប៉ុងដែលមានលេខកូដ12ខ្ទង់ចំនួន1ដូរបាន1កំប៉ុងរង្វាន់អាចបដូរបានគ្រប់តបលក់ស្រាបៀរអង្គរពិសេសមានស្បង់សុំកម្បៅកអេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun វើនៅ Manchester City រៀងជានិច្ចដើម្បីផ្ដោតធម៌ពលដល់អ្នកកុំព្រីយ៉ាមវ៉ាថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្វាងចែជាមួយ Nescafe download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់សិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Pedicure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Similac Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង ជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់គំហើញអាហារូបត្ថម្ភថ្មីជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍មួយឈួតហើយមិនស្រីឈួត អូនឯងមានរឿងអីហ្នឹងមានរឿងអីហ៎បងឯងមកពិសេសឆ្លើយបងឯងហើយហើយក្រៅបងឯងប្រាប់អូនថាបាត់ដាច់ស្រេចជាមួយវាហើយតើអីឥឡូវនេះវាលក់មកអូននៅលើអនឡាញវាហាយគេខ្មាស់អូនហើយវាយករូបថតអូនទៅឡាយនៅលើ Facebook ថាអូននេះទៅដើមប្តីវាខ្ញុំមិនសុខចិត្តទេណាបងឯងត្រូវចូលមកឡាយជាមួយខ្ញុំបញ្ជាក់ប្រាប់នៅគ្រប់គ្នាថាខ្ញុំមិនបានដើមប្តីណាគេ ខ្ញុំមកមកប៉ុណ្្នឹងដែរខ្ញុំគ្មានតែថ្ងៃទៅយកប្តីអ្នកណាគេអូនអូនឯងកំខឹងណាវាឈួតទេចាំបងឡាយប្រាប់គេគ្រប់គ្នាបានដឹងបានឯងទោះចិត្តចឹងណាអត់ទេបងឯងឡាយឥឡូវយកទូរស័ព្ទបងឯងមកវាកំពុងតឡាយចឹងបងឯងឡាយតបទៅវាវិញត្រូវតែបញ្ជាក់ថាខ្ញុំនឹងជាប្រពន្ធដើមហើយវាគឺជាស្រីរួចលាក់ ជម្រាបសួរអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាប្រកាសជាបានឃើញហើយថាខ្ញុំរងភាពអាម៉ាស់នឹងការឈឺចាប់ប៉ុណ្ណាម្នាក់ស្រីនេះគឺជាមនុស្សស្រីដែលខ្ញុំស្រឡាញ់គេនៅអង្គុយក្បែរខ្ញុំម្នាក់ស្រីនេះ ខ្ញុំហៅគេថាប្រពន្ធខ្ញុំស្រឡាញ់នឹងចង់រស់នៅជាមួយនឹងគេអស់មួយជីវិតតែពួកយើងទាំងពីរនេះទៅរងភាពអាម៉ាស់ដោយសារតែការធ្វើប្រហែសរបស់ខ្ញុំ អ្នកទាំងអស់គ្នាប្រកបជាដឹងហើយមនុស្សប្រុសមុននឹងមានប្រពន្ធប្រកបជាធ្លាប់តាក់ទងជាមួយនឹងមនុស្សស្រីដែលគេហៅថាសង្សារឬក៏តាក់ទងបែបនេះបែបនោះគ្រាន់តែជាការលេងសើចទេគេហៅថាគេហៅថាមែនហើយគឺពិបាកនិយាយណាស់ខ្ញុំគ្រាន់តែដឹងតែម្យ៉ាងថាបើសិនជាអ្នកទាំងអស់គ្នាជាមនុស្សត្រឹមត្រូវស្អាតស្អំខ្ញុំដឹងថាបើសិនជាគេសុំបែកអ្នកទាំងអស់គ្នាប្រកបជាប្រមបែកត្រូវទេ តែម្យ៉ាង គឺម្នាក់ស្រីនេះនេះគឺម្នាក់ស្រីនៅក្នុងរូបនេះម្នាក់ស្រីនៅក្នុងរូបនេះ គឺគេមិនព្រមចប់ទេ ខ្ញុំបានប្រាប់គេហើយថាខ្ញុំមិនអាចយកគេធ្វើជាប្រពន្ធបានទេខ្ញុំស្គាល់គេមួយរយៈគេផឹកស៊ីគេលេងល្បែងស៊ីសងគេសំដីអាក្រក់ជាមួយនឹងម្ដាយគេខ្ញុំមិននឹងអាចយកគេធ្វើជាប្រពន្ធបានទេ មានរឿងមួយទៀតដែលអ្នកទាំងអស់គ្នាមិនដឹងគឺគេមានកូនគេយកកូនមកគំរាមខ្ញុំខ្ញុំពិតជាអត់ធ្មត់ខ្លាំងណាស់ខ្ញុំមិនអាចយកគេធ្វើជាប្រពន្ធបានទេ តែខ្ញុំអាណិតកូនខ្ញុំក៏បន្តរស់នៅជាមួយនឹងគេតែគេគេបាច់ជាមានកូនមួយទៀតខ្ញុំនឹងថាខ្ញុំមិនអាចបន្តរស់នៅជាមួយនឹងគេទៀតទេបើខ្ញុំរស់នៅជាមួយនឹងគេដូចជាឆ្លាក់នរោអញ្ចឹងខ្ញុំក៏បានសុំបាយគេ តែមិនមែនមានន័យថា ខ្ញុំមិនចិញ្ចឹមកូនទេខ្ញុំបានប្រាប់គេ ហើយ ថារវាងខ្ញុំនិងគេគ្រាន់តែជាសង្សារនឹងគ្នាតែគេនៅតោងទាមខ្ញុំដូចជាឆ្លើងអញ្ចឹងខ្ញុំថាបើខ្ញុំបន្តទៀតគឺខ្ញុំនឹងថ្នាក់នរោខ្ញុំក៏បានសម្រេចចិត្តដើរចេញមិនមែនមានន័យថាខ្ញុំមិនចិញ្ចឹមក្មេងទេខ្ញុំបានប្រាប់គេ ថា ខ្ញុំនឹងគេគ្រាន់តែជាសង្សារ តែគេនៅតតោងទាវខ្ញុំដូចឆ្លើងអញ្ចឹងខ្ញុំចង់ចប់តែគេមិនព្រមចប់ទេ ខ្ញុំក៏បានជួបជាមួយនឹងប្រពន្ធបច្ចុប្បន្នរបស់ខ្ញុំហើយខ្ញុំពិតជាស្រឡាញ់គេណាស់ហើយខ្ញុំបានប្រាប់រឿងគ្រប់យ៉ាងទៅគេថាខ្ញុំធ្លាប់ពាក់ព័ន្ធជាមួយនឹងស្រីម្នាក់ខ្ញុំពិតជាស្រឡាញ់គេណាស់ហើយខ្ញុំបានសារភាពប្រាប់គ្រប់យ៉ាងថាខ្ញុំធ្លាប់ពាក់ព័ន្ធជាមួយនឹងស្រីម្នាក់កាលពីមុនតែពេលនេះខ្ញុំបែកគ្នាហើយហើយក៏មិនមែនជាប្តីប្រពន្ធដែរ ហើយពួកយើងទាំងពីរនាក់ក៏សម្រេចចិត្តរៀបការនឹងចុះឲ្យតា server ដើម្បីឲ្យច្បាប់ទទួលស្គាល់តាចៃដនមនុស្សស្រីដែលខ្ញុំធ្លាប់តាក់ទងកាលពីមុននាងនៅតែតាមរករឿងតាមអុកលុកពួកយើងមិនឲ្យពួកយើងទាំងពីរនាក់រស់នៅបានសេចក្តីសុខទេដូច្នេះតែទាំងអស់គ្នាជួយពិចារណាមើលផងទៅបងស្រឡាញ់ពាក្យដែលបងនិយាយមិញហ្នឹង ចាញ់បច្ចិតពិតមែនហ៎អូនស្ដាប់ល្ខោទឹកភ្នែកតាមួយនេះ ឯងគិតធ្វើស្អីមកអាប្រុសហ្នឹងវាដោះដៃតែមានស្រីថ្មីចេញមុខចេញមាត់ពេញច្បាប់ទៅហើយហ្នឹងហើយឯងជាស្អីគេថាឯងហ្នឹងជាស្រីលួចលាក់គឺវាសំហើយ ហ្នឹងបងយល់ថាយើងធ្លាប់រស់នៅជាមួយនឹងគ្នាច្រើនឆ្នាំអូនអាចឈប់ទៅដល់រឿងគេឈប់ទៅអុកឡុកគេទៀតបងសន្យាថាបងនឹងជួយឧបត្ថម្ភអូនឯង ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាព ល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Mylogement Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបល់វីតាមីននិងសារធាតុរ៉ែដើម្បីធម្មពលឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Monselixon ពិសាដោយការទទួលខុសត្រូវ Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ក្រហមកំប៉ុងដែលមានលេខកូដ12ទុំចំនួន1បដូរបាន1កំប៉ុងរង្វាន់ដែលបដូរបានគ្រប់តបលក់ស្រាបៀរអង្គរពិសេសមានស្បង់សុំកម្ៅកអេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun វើនៅ Manchester City រៀងជានិច្ចដើម្បីផ្ដោតធម៌ពលដល់អ្នកកុំព្រីយ៉ាមវល់ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ ស្វាងចែជាមួយ Nescafe Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់សិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Pedicure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Simula Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង ជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់គំហើញអាហារូបត្ថម្ភថ្មីជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍នឹងហើយដោយសារតែបងអាណិតកូនដោយសារតែយល់ថាយើងមានមនោចេតនាជាមួយគ្នាមានអនុស្សាវរីយ៍ជាមួយនឹងគ្នាទើបបងសន្យាថាជួយអាណែង អូនអាចឈប់ live វីដេអូទៅរករឿងគេទៀតឈប់ទៅអុកឡុកគេទៀតចាំថ្ងៃមុនដែល live វីដេអូឲ្យខ្ញុំវិញនោះថាខ្ញុំនេះជាឆ្លងតាមថាបងឯងមិនលេងនេះឬស្អីវិញហ៎ឃើញចុះអាពីរនេះដែលវាយកពេញក្នុងឡាននេះវាស្អីវិញហ៎ឈាមណាក៏ព្រោះតែបែបហ្នឹងហើយអូនឯងខ្លួនឯងក៏ដឹងថាអូនឯងមិនមែនជាប្រពន្ធពេញមុខពេញមាត់របស់បងទេបងរៀបការជាមួយគេ បងចុះឲ្យតាសបល់ជាមួយគេ បងត្រូវតែទទួលស្គាល់គេគឺជាប្រពន្ធឥឡូវបងសន្យា ថាបងនឹងលួចលាក់ដល់ថាវិការឲ្យណៃឈួតអាឈួតមិននិយាយពីនឹងអាយើងហ៎ទាំងយើងជាប្រពន្ធបងឯងណាស់កុំមកនិយាយពីប្រពន្ធពេញពេញមាត់អូនឯងខ្លួនឯងក៏ដឹងដែរ มื่อกลมไอ้สูบพ่อ ដូចជាខឹងបងអញ្ចឹងសួរខ្លួនឯងមើលថាមានបានធ្វើរឿងអីខុសអត់អូននិយាយរឿងអីហ្នឹងមើលសក់ក្បាលខ្លួនឯងនេះលឹកតែត្រិញកត្រឹងប្រកាសជាទៅមកពីបោចគ្នាមួយវីហើយបងមកទៅជួបវាទេត្រូវហើយបងអត់បានទៅជួបវាទេតែបងឯងលួចទៅជួបវាតែម្ដងមែនទេនៅក្នុងហាងព្រលឹមឡើងកុំនិយាយរឿងទាំងអត់ល្អទេណាដឹងថាព្រលឹមឡើងដែរព្រលឹមមិនតន់ស្កាត់ទៅជួបវា នេះបងឯងសំណាងតែបានខ្ញុំធ្វើប្រពន្ធខ្ញុំមិនតលោឡាវព្រោះឯងខ្ញុំដឹងថាវាកំពុងចង់តោងទាបងឯងហើយយកកូនមកគម្រាមកុំខ្ញុំអាណិតក្មេងនេះកុំអីខ្ញុំតាមទៅធាក់បងឯងជាមួយវាដល់កន្លែងមិនខាននេះហើយកូនឯងដឹងរឿងអីដែលខ្ញុំអត់ដឹងបើសិនជាខ្ញុំចង់ដឹងរឿងអីខ្ញុំត្រូវតែដឹងលើកក្រោយធ្វើអីឲ្យចេះប្រយ័ត្នខ្លួនហ៎បងសំតោ មិនបាច់សុំទោសទេຕົកពាក្យពីរម៉ាត់ហ្នឹងធ្វើខ្លួនឲ្យខ្ញុំក្រោកព្រលឹមឡើងសុបាយចិត្តហ្នឹងនឹងបានគេហៅថាប្តីដែលចេះយកចិត្តប្រពន្ធដឹងនៅដឹងហើយ អាចបង្កើតស្នេហាបាននៅពេលនេះនិងថ្ងៃក្រោយប៉ុន្តែចូលអ្នកយកពាក្យទំនួលខុសត្រូវមកក្នុងជីវិតព្រោះស្នេហាមិនមែនជាពាក្យពីរម៉ាត់ដែលនិយាយហើយសរសេរឬក៏ផ្លិចនៅលោកចាំងបានតែងាយងាយទេសូមមានស្នេហាដល់ទំនួលខុសត្រូវ